អឺបញ្គុំព្រះអង្គកណាមានសំណួរចង់សួរថាតើមនុស្សស្រី ពាក់ព្រះអង្គខុសដែរឬទេព្រះអង្គពាក្យព្រះកណាពាក្យព្រះព្រះអង្គអូខេដាក់ជាសំណួរមានតែប៉ុណ្្នឹងបងស្រីប៉ុន្តែសំខាន់សួរតពាក្យធ្វើអីសិនណាណាហើយអី អឺពាក់ដើម្បីគោរពមកព្រះអង្គហើយនឹងដូចថាយើងនៅឆ្ងាយអញ្ចឹងមានតែបារមីពុទ្ធពធប្រសងនៅលោកតាមតាមថែសាយើងព្រះអង្គនឹងអឺបើពាក្យអញ្ចឹងកុំពាក្យឡោះជាងព្រោះព្រះអង្គជួយអត់បានទេអញ្ចឹងវិញព្រះអង្គនឹងឧទាហរណ៍ថាយើងបើកបរបើយើង ពឹងទាំងស្រុងទៅលើច្បាប់បើកបរល្អជាង តែបែងកំណត់ពឹងទៅលើព្រះអង្គខ្លះរាជកោតកណាអានឹងដឹងឯងព្រះអង្គបើបើកឡានត្រូវតែគោរពច្បាប់ចរាចរណ៍ហើយស្រុកនេះអត់គ្រប់មិនបានណាបើយើងពាក់ដោយសេចក្តីគោរពស្រឡាញ់វាអត់ជាបញ្ហាអីទេកណាហ្នឹងហើយប៉ុន្តែបើសិនជាយើង ពាក់មានគំនិតថាឲ្យព្រះអង្គជួយថែសារគុំពាក់ល្អជាងកណា ព្រោះព្រះអង្គអត់អាចជួយបីកុំថាជួយដល់ទៅ បាន50%តែ1%ក៏ជួយអត់បានដែរព្រោះសំណួរហ្នឹងដោយសារ មាន គេនិយាយថាមនុស្សស្រីអត់អាចមានពាក់ព្រះអង្គបានទេបាបបានកណាចង់សួរព្រះអង្គបាបឬមិនបាប នៅលើចិត្តរបស់យើងកណាកណាកណាម្យ៉ាងទៀតសំបីនៅក្នុងព្រះវិន័យអឺ ព្រះអង្គហាមតែអ្នកបួសទេដែលកំអយប៉ះស្ត្រីកណាអត់បានហាមស្ត្រីមិនអោយប៉ះអ្នកបួសទេកណាព្រោះនៅក្នុងសិក្ខាបទទាំងឡាយហ្នឹងអត់មាន ថាប៉ះលោកត្រូវអាបត្តិទេត្រូវអាបត្តិនោះអត់ទេកណាហ្នឹងហើយប៉ុន្តែយើងគោរពអីចឹងទៅ យើងគិតថាការប៉ះពាល់លោកមិនល្អអីចឹងណាកណាប៉ុន្តែឧទាហរណ៍ថា លោកដើរតឯងចឹងទៅហើយក្រុមយើងសើស្រីស្រីពីរបីនាក់ហើយស្រាប់តែលោកខ្យល់គោដួលកណាហ្នឹងហើយជួយលោកបានជួយលោកបានគូចំបាច់កអូចំបាច់កអូច្រឡំមែនអាខំកៃជើងអីនឹងជួយខ្យល់ទៅហើមលោកអីបានទៀតគណានិយាយមែនមិននិយាយថាម៉េចលោកថាលោកដកហើមយកមាត់ទៅផ្លុំទៅហើមលោកទៀតក៏អត់អីដែរព្រោះដោយសារការ ជួយរបស់យើងហ្នឹងបងត្រូវហើយព្រោះចេតនាហ្នឹងមិនមែនទៅញេះញោះលោកអីណាកណាមិនមែនទៅញ៉ែលោកមិនមែនទៅស្នេហាលោកអីណាជួយសង្គ្រោះមែនមែនកណាអត់បញ្ហាអីទេអត់មានអាបត្តិអីទេកណាណាអញ្ចឹងបានថាមានពេលខ្លះយើងគោរពពេកទៅ ធ្វើឲ្យយើងខកខានការសង្គ្រោះគ្នាកណាអីមិនហ៊ានប៉ះឲ្យខ្លាចបាបទាំងលោកបកាច់ងាប់ងាប់ទៅ អាចមែនតគុណទៅតាមផ្លូវយើងជាស្រីយើងមិនទៅហ៊ានប៉ះលោកយើងខ្លាចអញ្ចឹងមែនបងមានពេលខ្លះមើលជើងកាលនៅខ្មែរយើងពីមុនអីពេទ្យស្រីស្រីហ៊ានចាក់ឲ្យលោកទេចាក់ថ្នាំចាក់អីអីអត់មានបញ្ហាអីទេសខាបត់នឹងគឺដោយចំពោះគឺហាមទៅលោកទៅប៉ះគេប៉ះនឹងប៉ះដោយចេតនាបើប៉ះដោយអចេតនាផ្សេងទៀតដូចតែដើរទៅប៉ះទៅជើងកាលងាកមកប៉ះអត់អីឈានមកប៉ះ អត់អីព្រោះអចេតនាណាដែលថាជាទោសនឹងទល់តែមានគណិតចង់ប៉ះគេណាគណិតចង់ប៉ះណាចង់ប៉ះដោយគណិតខលអានឹងព្រះអង្គហាមកណាហ្នឹងហើយប៉ុន្តែអឺដូចជាការដែលមិនប៉ះហ្នឹងកន្លែងខ្លះធ្វើឲ្យយើងខកខាន ការសង្គ្រោះគ្នាឧទាហរណ៍ស្ត្រីលងទឹក ព្រះអង្គក៏នៅតែអនុញ្ញាតឲ្យភិក្ខុ ជួយ បានប៉ុន្តែប្រើវិធីជួយដែល ដែលមិនទៅចាប់គេឧទាហរណ៍ថាយើង ដាក់ឈើដាក់កសែងដាក់អីឲ្យភិក្ខុនៅតែធ្វើបាន ឬថាវាអត់មានអីសោះនៅនោះភ័យខ្លាំងពេកលោកអាចឧទាហរណ៍លោកបលាយខ្សែទៅហែលទៅចិត្តទៅចិត្តមិនសវាចាប់ស្ត្រីនឹងទេខណៈប្រាប់ថាញោមកំភៃញោមកំភៃអាត្មានៅនឹងបើគាត់សវាអបកលោកលោកកំដោះដៃគេចេញ ហើយលោកខំទាញខ្សែឡើងមកលើកោបមកលោកប៉ះទៅគេហ្នឹងហើយកុំឲ្យតែប៉ះគេដែរបើគេភ័យខ្លាំងសេវាអបកលោកកុំប្រលេះដៃគេចេញហ្នឹងហើយអឺដូចខ្មែរនិយាយចឹងថាដោយសារសិក្ខាបទហ្នឹងគឺហាមប៉ះតែស្ត្រីប៉ះអត់បាក់អត់អីទេដូចជាវិធីហ្នឹងអញ្ចឹងដូចតែអឺគាត់កំពុងទៅស្វេសវ៉ាសវេសវ៉ាអញ្ចឹងទៅ នឹងលោកប៉ិនបើកន្លែងហ្នឹងត្រូវលោកមានជីវរមានអីដោយសារអញ្ចេះមនុស្សលង ទឹកបើអាត្មាគិតមួយយ៉ាងទៀតកន្លែងមនុស្សលងទឹកយើងលោតទៅចាប់ហ្មងអាចស្លាប់ទាំងអស់គ្នាបោះខ្សែល្អបំផុតហើយឈើក៏ដោយឬក៏អឺបើមិនមាន អីលោកជីវរប៉ុណ្ណាណីហ្នឹងហើយព្រោះពិធីជួយអ្នក លងទឹកមិនអាចលោតទៅទាំងកំរោលទេ មនុស្សលងទឹកគឺអប់ខ្ញាំយើងយើងរើអត់រួចហើយម្យ៉ាងទៀតក្នុងទឹកយើងអត់មានកម្លាំងរើទេអញ្ចឹងណាអញ្ចឹងវិធីជួយ អ្នកលងទឹកមិនអាចទៅជួយទាំងកម្រោលោតទៅអញ្ចឹងបានច្រើនស្លាប់ទាំងពីរអ្នកស្លាប់ទាំងពីរនៅដូចថាអីលោតទៅជួយហ្នឹងរឿងកន្លែងហ្នឹងក៏គិតគូរពីរឿងវិធីជួយដែរវិលមកសំណួរបងវិញថាពាក់ ឲ្យគិតថាជាទោសអីវាមិនជាទោសអីទេប៉ុន្តែសំខាន់ថ្មថាតើពាក្យធ្វើអ្វី បើយើងទុកជាវត្ថុគោរពគោរពស្រឡាញ់ជារឿងមួយយ៉ាងផ្សេងណាប៉ិនភាកច្រើនខ្មែរយើង គឺពាក្យចង់ឲ្យព្រះអង្គជួយហ្នឹងអាពាក្យចង់ឲ្យជួយតែខុសព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គពង្រៀនឲ្យយើងមានខ្លួនឯងជាទីពឹង ព្រះអង្គគ្រាន់តែជាគ្រូឯងមែនទែនទៅ ប្រាប់ថាតើគិតយ៉ាងណានិយាយយ៉ាងណាធ្វើយ៉ាងណាត្រឹមត្រូវនាំមកនូវសុភមង្គលផ្ទាល់ខ្លួនឯងហើយតែកាលណាយើងដាក់ការពឹងពាក់ទៅលើរូបព្រះអង្គមានន័យថាយើងបោះចោលពាក្យទូនមានរបស់ព្រះអង្គហើយអញ្ចឹងណាដូចដូច Bruce Lee រឿងគាត់មួយ Big Boss រឿងគាត់ថតនៅថៃរឿងទី1របស់គាត់ណាអឺ គាត់ពាក់ខ្សែកដែលម្ដាយឲ្យ គឺម្ដាយហ្នឹងហាមកុំឲ្យវាយគ្នាបើចិត្តចង់ខឹងវាយអីឲ្យដឹងថាមើលខ្សែកហ្នឹងថាម៉ែនៅហ្នឹងមានរឿងដបងដបងទោះបីគេប្រមាថគេវាយត្រូវមុខអីរៀបរៀបវាយប៉ុន្តែមើលខ្សែកហ្នឹងអត់វាយអាហ្នឹងគឺតំណាងម៉ែខ្សែហ្នឹងគឺតំណាងពាក្យម៉ែអឺ អាហ្នឹងល្អកណាមិនឲ្យម៉ែមកការពាររឿងអីពាក្យទៅនឹកឃើញពាក្យម៉ែពាក្យម៉ែកណាណាបើយើងពាក្យពពុទ្ធដូចគ្នាចឹងដែរពាក្យទៅយើងចង់ប៉ុនយើងដល់យើងចេះធัวព្រះអង្គច្រើនដែរឧទាហរណ៍ថាព្រះអង្គបរៀនសាវកហ្នឹងឲ្យមានមេត្តាវាចាកការជេរប្រមាថអីអីចឹងណាពេលចិត្តខឹងរៀបជេរគេនឹកឃើញព្រះអង្គនៅហ្នឹងបើបើអញជេរទៅដូចដូចអត់គោរពព្រះអង្គសោះបើពាក្យអញ្ចឹងល្អ ហ្នឹងហើយរៀបលួចគេថ្ងៃមុនសុំសិលព្រះអង្គថាកុំលួចគេ ហាក់ដូចមានព្រះអង្គចាំដាស់តឿនណាពាក្យក្នុងន័យថាដូចព្រះអង្គចាំដាស់តឿនពេលចង់ធ្វើខុសអីមួយឃើញរូបព្រះអង្គទៅយើង feel យើងយើងអត់ចង់ធ្វើទេដោយសារគិតថាធ្វើទៅ ហាក់ដូចជាយើងមិនគោរពព្រះអង្គអញ្ចឹងបើពាក្យអញ្ចឹងល្អអត់មានទោសអីកើតកុសលញឹកទៀតផងហ្នឹងហើយ ប៉ុន្តែពាក្យព្រះអង្គស្រាប់ទៅលួចគេហេបនព្រះអង្គព្រះអង្គអើយកុំឲ្យគឺចាប់ខ្ញុំបានអានឹងពឹងរឿងផ្សេងហ្នឹងហើយបើពាក្យជាជាជាវត្ថុអនុស្សាវរីយ៍ឬថាដើម្បីរលឹកឬក៏ដើម្បីនឹកឃើញថាពេលណាចិត្តនឹងកើតអកុសលនឹងនឹកឃើញព្រះអង្គទៅបន្សាបចិត្តដាបនឹងវិញថាដូចជាព្រះអង្គនឹងចាំដាស់តឿនយើងអញ្ចឹងពាក្យអញ្ចឹងល្អប្រុសក៏ដោយស្រីក៏ដោយអត់បញ្ហាអីទេ តែពាក្យដែលមិនត្រូវនោះគឺពាក្យចង់ឲ្យព្រះអង្គការពាររឿងអីរឿងអីអានឹងអត់ត្រូវអញ្ចឹងទៅជាព្រះអង្គធ្វើអង្គរៈយើងវិញទៅអានឹងវាលេង